ប្រវត្តិទំនៀមទម្លាប់ខ្មែរបុរាណពិធីកោសក់ឬក៏កំប៉ោយពិធីកោជុងគឺជា ពិធីដ៏សំខាន់មួយ សម្រាប់ក្មេង ដែលរៀបនឹងពេញវ័យហើយពិធីកោជុងជាឈ្មោះផ្លូវការបើ តាមសម្ដីសាមញ្ញរបស់អ្នកស្រុកគេហៅថាកោសក់ឬកោកំប៉ោយដែលក្មេងប្រុសស្រីຕົកលើក្បាល ចាប់តាំងពីអាយុ3ឆ្នាំរហូតដល់ធំទើបកាត់ផ្ដាច់ក្នុងពិធីកោជុកនោះ។ គោលបំណងសំខាន់នៃពិធីនេះគឺដើម្បីប្រសិទ្ធក្មេងនិងសម្ដែងការតបស្នងសងគុណដល់អ្នកម្ដាយដែលមានសេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្ដាយបានធ្វើការបន់ស្រន់ សូមឲ្យមានការឆ្លងទន្លេទទួលបាននូវសុខសុវត្ថិភាពដោយបានសន្យាថ្វាយសក់ដើម្បីលាបំណន់ឬគេអាចចាត់ទុកពិធីនេះថាជាពិធីបង្កក់ឈ្មោះផងដែរ។ ទោះបីជាការប៉ិនអាចារ្យឬឪពុកម្ដាយគឺជាអ្នកកោជុកឲ្យក្មេងៗក៏ដោយក៏គេឃើញថាព្រះសង្ឃជាអ្នកឧបកិច្ចធ្វើជាកោឲ្យក្មេងៗដែរហេតុនេះគេចាំបាច់និមន្តព្រះសង្ឃមកចូលរួមនៅក្នុងពិធីនេះទំនៀមទម្លាប់នេះ មានឫសគល់តាំងពីបុរាណមកម្ល៉េះកាន់ព្រហ្មញ្ញសាសនា នៅសម័យមុនទំនៀមទម្លាប់កោជុកក្នុងព្រះញាតវង្សធ្វើជាទូទៅពុំអខានឡើយដោយកម្មវិធីមានសភាពអូឡារឹកពេកណាស់ពលគឺមានរយៈពេលដល់ទៅ7ថ្ងៃឯណោះទោះជាយ៉ាងនេះក្តីនាពេលបច្ចុប្បន្នពិធីកោជុកស្ទើរតែវិនាសបាត់បង់ទៅហើយ ព្រោះគេឃើញ មានរៀបចំម្ដងម្កាលនៅតាមនិគមជនបទខ្លះខ្លះតែប៉ុណ្ណោះដូចជានៅតាមភូមិខ្លះនៃតំបន់អង្គរក្នុងខេត្តសៀមរាប និងនៅភាគខាងជើង ឬភាគពេលយប់នៃប្រទេសព្រោះជាការចំណាយច្រើនពេកកោចុងឬក៏កោកំប៉ោយ ជាពិធី ទំលៀមមួយដែលប្រារព្ធធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់មានទាំងប្រុសនិងស្រី ដែលពុំទាន់ពេញវ័យនៅឡើយពលគឺ គេធ្វើពិធីនេះ នៅមុនពេលដែលក្មេងនោះ ពេញវ័យជាដាច់ខាតម្យ៉ាងទៀតគេនិយមធ្វើ ពិធីនេះទៅតាមខ្សែស្រឡាយគ្រួសារដែលមានទម្លាប់ទុកសក់ជុក រហូតតកូនតចៅគួរកត់សម្គាល់ថា គេអាចកោជោគសម្រាប់តែក្មេងម្នាក់ក៏បានប៉ុន្តែដោយសារតែពិធីនេះតែមានសភាពអូឡារឹកហើយត្រូវចំណាយធនធានច្រើនផងនោះគេក៏និយមធ្វើចូលគ្នាបើធ្វើចូលគ្នាបែបនេះចំនួនក្មេងត្រូវជាចំនួនសេះហើយបើចំនួនជាចំនួនលេខកត់វិញ គេត្រូវរកក្មេងណាម្នាក់ទៀតមកអង្គុយឧបកិច្ចជាមួយគ្នា នៅ មុនពេលកោផ្ដាច់ជង្គ ក្មេងដែលត្រូវកោចុកកោសក់ រួមគ្នានេះ ជាមួយជុំ គេឃើញមាន ចំនួនប្រមាណ5នាក់ប្រវត្តិនៃការកោចុកនិយមន័យជុកគឺជាកម្ពូតសក់ ឬភ្នួងសក់នៃកុមារាកុមារីដែលគេកោទុកឲ្យនៅត្រង់កំប៉ោយតាមទំនៀមទម្លាប់បុរាណគេទុកជុកឲ្យក្មេងតាំងពីអាយុ3ឆ្នាំពិធីកោជុកឬភាសាសាមញ្ញហៅថាកោសក់ឬកោកំប៉ោយ គឺជាពិធីមួយដ៏សំខាន់សម្រាប់ក្មេងដែលរៀបនឹងពេញវ័យ។